បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំតនេខ្ញុំមកដើរលេងនៅ ប្រាសាទអង្គរវត្តហើយខ្ញុំឃើញគេអង្គទាអឺហ្នឹងហើយអង្គទាតំណងពេកខ្ញុំក៏ខ្ចីលុយគេចំនួន30000រៀលមកទិញទាមួយហូបបាទឥឡូវអ្នកលក់ក៏កំពុងតែរៀបចំកដៅដាក់អាំងបន្ថែមឲ្យវាក្តៅក្តៅស្រួយស្រួយអីចឹងណាឥឡូវគាត់ចាប់ដើមអាំងហើយជាតិឆ្អិនហើយគាត់ត្រៀមលឹកជែកសម្រាប់ដាក់វិខ្ចប់ មើលទៅតំណងអត់បងប្អូនអត់គ្នាព្រោះអីគេមានលើកជីកមានអីទ្របត្រឹមត្រូវរបស់គេឥឡូវហ្នឹងគេចាប់ផ្ដើមលាបទឹកជំនួសអានេះមិនទឹកជំនួសឯងលក្ខណៈដូចជាអឺគ្រឿងគ្រឿងដើម្បីឲ្យវាមើលទៅពណ៌វាស្រស់ស្អាតហើយហូបទៅងន់តម្លាក់ចុះសិនមើលទៅវាមើលទៅវាតំណងវាក្រហមក្រហមអញ្ចឹងហ្នឹងគ្រឿងគេប្រឡាក់គាត់លាបតែខ្ញុំអត់ហ៊ានបើកសលេងវីដេអូស៊ីនទេបើខ្ញុំបើកសលេងវីដេអូស៊ីនទៅវាលឺសូរអឺ តំណងក៏លើកសួរអាវាស្រក់ខ្លាញ់វាឈីវឈីវឈីវឈីវតំណងមែនតើប៉ុន្តែដល់ស្អីខ្ញុំបើកសលេងវីដេអូស៊ីណូតកើតព្រោះពេលដែលខ្ញុំថតហ្នឹងវាចំពេលដែលគេកំពុងតែចាក់មីក្រូយ៉ាងហើយអត់ហ៊ានបើកសលេងស៊ីនៅសុខចិត្តបញ្ចូលសលេង ទៅពីក្រៅឥឡូវនឹងចាប់ផ្ដើមចេះណាក៏រៀបចំកាប់ដាក់ប្រអប់ហ្នឹងហើយតិចតិចបានហូបខ្ញុំគាត់តែឃើញខ្ញុំនឹកឃើញថា បើមានបើបើសិនតែមានខ្ញុំមានលុយ50000អីខ្ញុំប្រហែលជាអាចដាក់ទាមួយអញ្ចឹងទៅហើយថែមអីតិចតិចបើឈុតអីអញ្ចឹងទៀតណាតែឥឡូវអត់លុយមានណាខ្ចីលុយគេបាន30000យើងទិញតែទាមួយណាហើយយើងហូបទាសិនទៅចាំថ្ងៃណាយើងមានលុយចាំយើងហូបអីតិចតិចហ្នឹងហើយមានតែអញ្ចឹងបាទចាំបន្តិចឥឡូវក៏តិចក្រុមកាប់ទៀតដែរហើយឡើយបងប្អូនអីអីកាប់លឿនតិចមកអីឃ្លៀនហើយ ខ្ញុំបញ្ញាប់យកទៅហូបហើយថ្ងៃហ្នឹងខ្ញុំមកខ្ញុំមកទាំងព្រឹកហ្មងបងប្អូនខ្ញុំមកកៅឆាយគេទាំងព្រឹកហ្មងទាំងព្រលឹមហ្មងទាគេមិនតន់អង្គឆ្អិនល្អស៊ូបួលផងខ្ញុំមកដល់ហើយហើយហើយនេះគឺជាអាហារពេលព្រឹករបស់ខ្ញុំតន់បានញ៉ាំអីឥឡូវយើងដាក់អាហារពេលព្រឹកយើងដាក់ទាមួយតែម្ដងទៅឲ្យវាប្លែកតិចរដងហូបតែមីកំប៉ុងថ្ងៃហ្នឹងយើងហូបទីអាំងម្ដងដល់ពេលអត់តន់កាប់មើលទៅសាច់ច្រើនដល់ពេលកាប់ហើយដូចបាត់សាច់អស់លីងតែបើពេលហូបបាននឹងថាសាច់ច្រើន បងប្អូនអរគ្នាឥឡូវយើងកាប់រួចហើយរៀបចំវិចខ្ចប់ដាក់ប្រអប់យកទៅប្រៃអូខេបាទឥឡូវយើងមកដល់កន្លែងហូបហើយខ្ញុំអង្គុយនៅមាត់កសិនប្រាសាទអង្គរតូចយើងហ្នឹងបងប្អូនអង្គរវត្តក៏តូចឥឡូវខ្ញុំពេចកទេលវាអីមកស្រាច់ឥឡូវខ្ញុំចាប់ផ្ដើមរៀបចំស្រាយទាកាប់របស់យើងបាទទាកាប់ទាអាំងអាំងហើយកាប់បាទហើយទឹកជ្រលក់របស់យើងមាន3មុខគឺមានអឺ បុកអំពិលទឹកត្រីកោះកុងហើយនិងអំបិលម្រេចក្រូចឆ្មាប៉ុន្តែអ្នកលក់ធ្វើបាបដល់កអឺអំបិលម្រេចក្រូចឆ្មាគេអត់ដាក់ក្រូចឆ្មាឲ្យផងមួយខ្ញុំគាត់តែឃើញទំនោកមកបងប្អូនសាច់ទាបាទពេញនៅអង្គរឥឡូវខ្ញុំសាក់ដុំធំនេះមុនគេលក់អាណាចឹងបបប ข้างหมดบนข้างเอิมสาดมทอมน้องสาตอิน ừ. bánh màu ừ. thơm 아니 만나먹고빠져한번 여기 បើអំបិលអាមេរិកចូលឆ្មានេះអត់មានខុសឆ្មាមានតែអំបិលអាមេរិកហូបអត់កើតអត់ឆ្ងាញ់ខុសហ្នឹងតែកាមេរ៉ាមានសតទៅងន់អត់ខ្ញុំហូបហើយកាមេរ៉ាមានយំដែរតែខ្ញុំខ្លាចខ្ញុំហូបអស់អឺអឺ năm tiếng anh thầm thầm đi và để làm sạch này hờ cũng bị chia ờ អានេះផ្លូវទី2អាផ្លូវវាមានអាផ្លូវជាប់ខ្លួនអាជង្គង់ជង្គង់បងប្អូនជង្គង់ជង្គង់អឺអេមក បាទនឹងតែប៉ុណ្ណេះបងប្អូនអានេះអាចមកជាមួយអាចមកហូបជុំគ្នាជាមួយនឹងខ្ញុំបានបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀត